មុននឹងបដិជគុណមានធរដេកាថា ក្រោយពីរៀនរឿងនាងកាលយកណីកាលយកណីហ្នឹងព្រះអង្គថាឈប់ជឿរឿងខ្មោចខ្លាចខ្មោចហ្នឹងតើមូលហេតុអីទៅដែលគុណខ្លាចកន្លែងហ្នឹងវាស្រេចថាយើងមានការយកមកអនុវត្តបានប៉ុណ្ណាសម្រាប់អាកាលនោះ កាលនោះវាមិនមិនប្រកាសថាការ ធ្វើដោយកុសលតែម្យ៉ាងជួនកាលវាមានមានអ្នកផង នឹងនិយាយតាមដំណើររឿងពិតណាដោយសារខ្សែរបស់អាត្មានឹងខ្សែលៀងអរិយលៀងតមកចូលរូបចូលអីចឹងណាហើយតាំងពីកងអាត្មាមកម៉េះគាត់ការគាត់នៅលីវនឹងគាត់បួសអញ្ចឹងតាខ្មោចជួចដូនចតាហ្នឹងចេះតែកាច់អត់ឲ្យបួសទេ ចំណាហ្នឹងមានចឹងដែរណាចំណាអានឹងខ្មែរនិយាយតំណើតាមញោមស្រីនិយាយប្រាប់មកថាអឺពេលមួយហ្នឹងឈឺទៅកាំងស្ដោកចឹងទៅអឺអឺមិនតន់ដល់ថ្នាក់កាំងទេឈឺធ្ងន់ទៅគេមើលទៅថាតលសឹកបញ្ជាណាហើយក៏បន់ថាបើសឹកអើបើបើឲ្យទៅជាសឹកហើយប៉ុន្តែពេលជាក៏អត់សឹក ក៏អត់ព្រមសឹកទៅហ្មងទៀតភ្លឹងបាត់ដហើមឈឹងមកដែរមើលទៅអស់ដហើមអស់អីហើយចាស់ចាស់ក៏បំរុងនឹងធ្វើមឈូសធ្វើអីហ្នឹងហើយកាលនោះយើងអត់មានទូរស័ព្ទមានស្អីទេពួកអមនុស្សហ្នឹង ទៅបយលសពឲ្យប្អូនចដូនមួយរបស់គាត់ឈ្មោះម៉ាគឹមនៅ ភ្នំពេញទៅណាហើយកងម៉ានៅខេត្តតកៅនៅជនបទឯណោះ ទៅពយល់ប្រាក់សពប្រាប់ថាបើមិនទៅ ទេគេលើកដាក់ឈូសឲ្យស្រែកប្រាប់ចឹងហ្មងគាត់ក៏ឡើងឡានទៅដល់គេរៀបធ្វើមឈូសធ្វើអីមែនណាគាត់ក៏ទៅបនដុតធូបនិយាយទៅក៏កម្រើកដៃកម្រើកជើងមកវិញមកនឹងអញ្ចឹងក៏គាត់សឹកទៅបួសបាន7ភាសាទេអញ្ចឹងមកពូជអាត្មារាប់រយឆ្នាំមានអាត្មាបួសលូយើងគេ ហ្នឹងហើយជីតាទាំងសងខាងសើធ្លាប់បួសប៉ុន្តែមិនបានយូរទេបាន6 7ឆ្នាំអីប៉ុណ្ណាណាហើយមានលោកកងមួយទៀតបួសយូរដែរប៉ុន្តែគាត់បួសពីរដងបួសមុនសម័យពីដើមហើយនឹងបួសសម័យក្រោយនេះរហូតដល់សគត់ប៉ុន្តែនៅតែអាត្មាយូរជាងគេដែរណាបំបីឯកតកម្មពូជហ្នឹងឯងអាត្មា ហើយអាត្មាអានិយាយបន្តតែហេតុអីបានអាត្មាមិននៅ ក្នុងអំណាចពួកនឹងទៀតអញ្ចឹងអាត្មាក៏នឹងជម្រាបអ្នកទាំងឡាយថាមុននឹងអាត្មាសមាជិកនិយាយឲ្យអ្នកទាំងអស់គ្នារើខ្លួនកំនៅ ក្នុងអំណាចពួកនឹងមិនមែនអាត្មាមិនធ្លាប់ទេ ពួកអាត្មាធ្លាប់ តាំងពីអាត្មាក្មេងមកណាខ្សែតាមមុខផ្ទះរបស់អាត្មាអ្នកយកទៅខ្សែនេះអតាមខ្សែហៅអីគេហៅថា បាយក្រហមញោមភ្លានឹងបាយស្អីស្អីអាដាក់ធ្វើក្រហមក្រហមក្តារជាបតូងហ្នឹងហើយយកទៅ ខាងអ៊ំចទួតមួយនោះឲ្យទៅដល់ខែទៅហើយអាត្មាអ្នកនាំទៅហើយណាថាស្អីក៏ធ្វើដែរអាទៅឆ្កាងមន់ណាមិនក៏ធ្វើដែរហ្នឹងអាបនអ្នកតាហើយយកកូនមន់ទៅប្រឡែងសងអ្នកតាវិញហ្នឹងក៏មានដែរ អញ្ចឹងអញ្ចឹងក្បាលដឹងអត់ធ្លាប់រស់នៅក្នុងអាណានិគមពួកហ្នឹងហើយវាអត់ស្រួលទេវាអត់ស្រួលទេតិចតិចឈឺតិចតិចឈឺតិចតិចក្តៅខ្លួនតិចសែនទៀតថ្វាយថ្វាយនេះថ្វាយនោះអូយអីពិបាកអីពិបាកមែនទេប៉ុន្តែយើងរស់ច្រកចេញអត់ឃើញណាវាតាំងពីក្មេងមកអត់ចូលចិត្តទេមកអត់ចូលចិត្តហ្នឹងជួនកាលទៅឃើញនេះឃើញនោះយល់សពអន់ល្អឈឺអីចឹងទៅហើយយើងអត់ហ៊ានយើងយើងអាចិតយើង តាំងពីតូចមកអត់ អត់ចង់ព្រមរស់នៅ ដោយថ្វាយពួកហ្នឹងឯងប៉ុន្តែមិនដឹងថាយើងទៅចេញច្រកណាថ្មអត់ដឹងថាចេញច្រកណាកាលណាយើងអត់ជឿយើងអត់គ្រប់អត់អីខ្លាចវាងាប់ខ្លាចចេះខ្លាចចុះទៅអញ្ចឹងនៅតែគ្រប់នៅតែអី2 3កន្លែង ទៅតាមជួរនោះផង ទៅអ្នកតាផង ទៅខ្មោចនោះណានៃអញ្ញាអញ្ញាច្រើនណាច្រើនហើយអ្នកតាសុកអ្នកតាសុកដល់មុខខាងផ្លូវមុខផ្ទះអាត្មាហ្នឹង បើថាក្លៀនក្លៀនតែប្រហុកអ្នកតាហ្នឹងវាខុសគេឈឺក្តៅខ្លួនទៅថ្វាយតែប្រហុកទៅជាអញ្ចឹងទៅដល់មកបួសមកបួសជំនូនមួយថ្មមួយក៏អញ្ចឹងដែរពួកខ្សែខាងជួរហ្នឹងមកធ្វើទៀតអត់ឲ្យសុកទេដល់ពេលថ្មបួសឈឺទៀតបួសភ្លាមញោមទិញម៉ូតូកាលហ្នឹងចិត្តចង់សឹកដែរតាប៉ុនចង់ឈ្នះខ្មោច ជាគិតអនចិនតិចដែរឪកាលអាត្មាមិនតន់បួអត់ព្រមទិញម៉ូតូពេលគាត់ទិញម៉ូតូដល់ដល់ពេលអាត្មាបួគាត់ទិញម៉ូតូចង់ទៅជិះម៉ូតូប៉ុន្តែអីដល់ពេលហើយគាត់និយាយលេងដែរលោកកូនសឹកប៉ុណ្ណឹងក៏គេហៅបន្តិចដែរតបានគាត់ញោះលេងណាអាត្មាអត់សឹកមកវសាទបួអាត្មាឈឺរហូតឈឺ ហើយតាំងទាគេមើលថាបួសប្រហែលទេដល់សឹកបញ្ជាទៀតហើយប៉ិនកបជន់អាត្មាស្ដាប់រឿងហ្នឹងអាត្មារៀនរឿងហ្នឹងរឿងម៉ានិយាយមិញហ្នឹងរឿងហ្នឹងវិណានៃរឿងដោះពីមិនដោះពីអីអាត្មាមិនដឹងថាដោះមិនអត់តន់យល់ទេប៉ុន្តែអាត្មាយកចំណុចមួយកន្លែងនាងហ្នឹងយកកូនទៅផ្ញើព្រះអង្គអញ្ចឹងអាត្មាយកអាទៅហ្នឹងរឿងពីយ៉ាងម៉េចដោះពីយ៉ាងម៉េចសមត្ថភាពកាលនោះអត់តន់យល់ទេហ្នឹងហើយប៉ុន្តែ វាជឿដែរវានៅក្នុងជឿដែរអឺអ៊ីនាងនោះតាមម៉ូស៊ីប៉ុណ្ណឹងគ្រាន់តែយកទៅថ្វាយព្រះអង្គយៈនោះអត់ហ៊ានចូល អញ្ចឹងអាត្មាយកជីវិតទៅថ្វាយព្រះអង្គដែរអាត្មាតាព្រះអង្គឲ្យព្រះអង្គជីវិតនេះថ្វាយព្រះអង្គហើយបើខ្មោចចង្រៃណាមកយកឲ្យមកសុំពីព្រះអង្គចុះហើយបើព្រះអង្គមិនព្រមឲ្យទុកខ្ញុំព្រះអង្គបំរើព្រះអង្គ អឺជួយការពារខ្ញុំបងបងអញនិយាយតាមចិត្តកាលនោះចិត្តទំបួហ្នឹងហើយហើយបើបើថាព្រះអង្គឃើញតែខ្ញុំព្រះអង្គនេះវាគ្មានប្រយោជន៍ទេឲ្យគេក៏ឲ្យដែរប៉ុន្តែបើសិនតែព្រះអង្គគិតថាខ្ញុំព្រះអង្គនឹងជាកូនរបស់ព្រះអង្គមានប្រយោជន៍សម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ សូមកុំអោយខ្មោចចង្រៃយកហ្នឹងឲ្យសោះច្បាស់ចឹងនៅណេនោះប៉ុន្តែដោយរតនុកឃើញធ្វើកុំឲ្យយើងភ័យដូចថាមានព្រះអង្គជាជាជាទីពឹងចឹងហ្នឹងហើយបាទខ្មោចអីហ្នឹងហ៊ានអាចអាចនិយាយសុំព្រះអង្គបានចាំមកធ្វើអញហ្នឹងខ្មោចចដូនចតា ចង្រៃយកស្អីមិនព្រមជ្រះថ្លាចឹងបាទនិយាយច្រើននិយាយច្រើនណា មកបួសសំតជ្រះថ្លាអនុមោទនាឯងមកធ្វើមកបួសអត់ដឹងបាបសោះអត់ដឹងបាបដឹងអីទេមកពីពួកគាត់បានរៀនគិតប្រសិនគុណកាលនោះដាក់ជីវិតហ្មងថាងាប់ងាប់ទៅថ្វាយព្រះអង្គហើយហ្នឹងហើយរួចពីហ្នឹងអត់ខ្លាចដូចថាមានព្រះអង្គមួយចឹងហ្នឹងហើយរួចមកក៏វាលែងឈឺលែងអីទៅមិនដែលឃើញមកកាច់អាត្មាទៀតផង បែបសុំព្រះអង្គអត់បានតាមមើល